ចឹងឥឡូវបានថ្ងៃបានលុយច្រើនហ្នឹងបានហូបអីឆ្ងាញ់ហ្នឹងបានហូបសាគូដុតក្លៀនគូដុតណាបងក្លៀនពីអ្នកកូនហូបក្លៀនឆ្ងាញ់ណាបងទិញកន្លះគីឡូហូបពីអ្នកកូនការឆ្ងាញ់ដល់ពេលណាបងយូរបងជាងតើប្រពន្ធទៅតើពីប្រពន្ធចាក់ចេញទៅមួយឆ្នាំជាងតាំងពីទីផ្សាយមួយថ្ងៃមកមានលេខលឺសំណឹងប្រពន្ធទេ អត់បានឮដំណឹងគាត់ផងបងអត់មានឮដំណឹងគាត់ហើយណាមួយនៅក្នុង comment ទាំងអស់គាត់គាត់សរសេរថាអូនកុំយកអសោះពេលគាត់មកវិញកុំយកអសោះពីព្រោះថាពេលបងអូនអត់លុយអូនពិបាកគាត់ទៅចោលអូនឯងអញ្ចឹងពេលគាត់មកវិញអូនឯងយកគាត់ថ្ងៃក្រោយទៅអូនឯងអត់គាត់នៅតែទៅចោលអូនឯងអញ្ចឹងគាត់និយាយអញ្ចឹងគេខមមិនថាគេពូនរត់ចោលតិចថាយើងខ្លាចពើសាលីគេមែនទេណា បាទបាទគឺអត់ដែរទេបងនៅមានការនៅសោបអូនច្រើនដូចតាមរយៈនេះខ្លះគេចង់ជួយចង់អីច្រើនហ្នឹងណាបាទនេះខ្លះប្រងផ្ដល់ការងារនេះនោះឲ្យធ្វើមានចាប់អារម្មណ៍ចង់ធ្វើការមួយទៀតខ្ញុំចង់ធ្វើណាបងខ្ញុំចង់ធ្វើការតែគាត់បញ្ហាបញ្ហារឿងដៃខ្លះមិនប្រើដៃយីហុនហ្នឹងដូចថាការងារដូចថាចាក់សាំងការងារអីចឹងណាបាទមានបានតេតងទៅគេតែមកខ្ញុំគាត់តែមកខ្ញុំដែរតែមកខ្ញុំតែខ្ញុំទុកខ្ញុំទុកលេខទាំងអស់ ដូចតែរួចរាល់បាទខ្ញុំទេទៅពួកគាត់វិញចង់ទិញ PSF វិញបាទព្រោះថា PSF រត់កូននៅមុខនេះបិទម៉ូតូឌុបខ្លាច់នេះរត់ម៉ូតូខ្លាច់ក៏ដាក់មុខកូនទៅទៅយ៉ាងបានបានចិត្ត1000មក8 900ហ៎800ជាងហ៎ PSF មួយមែនទេអត់ដឹងអត់ដឹងណាយគេថារៀងមកទឹក2000ជាងតែឥឡូវបានថ្ងៃបានលុយច្រើនបានហូបអីឆ្ងាញ់ទៅបានហូបសាគោដុតក្លៀនកោដុតបងក្លៀនពីអ្នកកូនហូបបាទទិញយកមកហូបទាំងបាទ ក្លៀនឆ្ងាញ់ហ៎បងទិញកន្លះគីឡូពីអ្នកកូនហើយទិញជើងជ្រូកមកខសួរបែកូនហើយមួយពងទាកូនខ្ញុំចូលចិត្តអាហ្នឹងការឆ្ងាញ់ដល់ពេលណាបងយូរបងជាងតើប្រពន្ធទៅតើវាប្រពន្ធចាក់ចេញទៅមួយឆ្នាំជាងបាទថ្ងៃណាក៏ថៃកភ្លៀងថ្ងៃណាក៏ឆ្លងមជូរហើយថ្ងៃណាថ្ងៃសិលទៅវាថ្ងៃសិលខ្ញុំចិត្តនៅចិត្តវត្តហ្នឹងទៅជួយលាងចានកន្លែងចានយាយយាយទេគាត់ ឆក់ត្រឡឆ្វេងឲ្យបាន6 4 5មុខចឹងទៅនិយាយរឿងមកទឹកកាលហ្នឹងប្អូនមិនជួលតែមួយពុនដែរដោយសារអត់មានលុយតែជួលអូនក៏លោកប្រពន្ធនៅកន្លែងខ្ទប់ខ្ញុំហ្នឹងណាថានៅបដអសន្នទៅអូនអញ្ចឹងហើយពេលនៅក្នុងខ្ទប់ហ្នឹងខ្ញុំបានប្រាប់មេឃុំនិងអ៊ំប្រធានភូមិថាក្មួយសុំនៅពីបេខាទៅអ៊ំមកសុំលុយបានរហូតថៃបានខ្ញុំគាត់ថាជួលគាត់គាត់អត់ថាអីទេគាត់ថាកំណត់ដីគេយូរពេកប្រយ័ត្នគេថាចោតយើងចាប់ដីគេអញ្ចឹងណាបង ដល់ប្រហែលជាបានចិត្តមួយឆ្នាំម្ចាស់ដីនឹងគាត់ក៏បានក៏បានលក់ឲ្យផ្ទេរឲ្យអ្នកផ្សេងបាទហើយគាត់ក៏ប្រមនឹងឲ្យខ្ញុំថាអូនដីនេះមកលួចគេហើយអញ្ចឹងណៃរើហើយអញ្ចឹងមកថាអូបងឲ្យរើបន្ទាន់ខ្ញុំអត់រើទាន់ទេឥឡូវខ្ញុំសុំពេល3ថ្ងៃដែលថាខ្ញុំរកលួយរកតែជួយហ្នឹងបងគាត់ថាអូខេ3ថ្ងៃដល់ដល់ថ្ងៃទីដល់ថ្ងៃកំណត់ហើយស្អាតថ្ងៃប្រហោះអញ្ចឹងទៅថាអូនអត់រើតែបងអូនរើរើបានស្ទឹងទាំងអស់តែគាត់អត់រើទិញទួចទេអញ្ចឹង គាត់ថារឿលឿនទៅឲ្យរឿមកយូរអត់រឿទេអញ្ចឹងថាយើងចង់ចង់នៅនឹងរហូតចឹងបងដល់ចឹងទៅខ្ញុំរឿបានចាស់ដល់បងញ៉ាំផ្លែខ្ញុំយកអត់ទៀដឹកដល់មកវិញអូអត់ទៀមកមកវិញហើយជពងគាត់ដុតចោលបាត់ទាំងឯកសារតសញ្ញាប័ត្រខ្ញុំទៅទាំងទាំងអស់បោះកូនជាជាតិកូនវិឆេទាំងអស់ដឹងធ្វើមិនដល់ខ្ញុំហៅអ្នកចិត្តភូមិបងមកមួយខ្ទមខ្ញុំខ្ញុំយំហៅមកទាំងយំទៅសោយតាមមួយខ្ទមខ្ញុំអុយឆែអស់ចឹងលោកចោលថាចឹង ចឹងតាចោះទៀនពួកអត់មានលុយនោះអត់មានលុយទេ សុំតាឲ្យសុំនៅមួយអាទិត្យសិនមកគេដុតរូបខ្ញុំហើយតាតែមកគេដុតតាខ្ញុំគេថាខ្ញុំខ្ញុំរើអីវ៉ាន់តែខ្ញុំអត់បានរើខ្ញុំរើអត់តាន់ចឹងគេខ្លាចខ្ញុំអត់ចេញពីដីគេគេដុតរូបខ្ញុំទៅចឹងចាយសុំនៅមួយអាទិត្យសិនមកតាអីទេខ្ញុំក៏ព្រាតាំងពីតូចមកឲ្យលេង គ្នាតាំងពីតូចដឹងតែនៅណានៅនេះខ្ញុំអត់អត់អត់ជំរោកច្បាស់លាស់ទេ តោះតែខ្ញុំនៅកន្លែងជំរឿជាតិគឺខ្ញុំដើរទៅណាគឺខ្ញុំនៅតែហាត់នៅកន្លែងជំរឿជាតិហ្នឹងនៅទៅនៅកន្លែងមួយកន្លែងនេះហើយលើឮថាខាងក្រសួងទេមកបាទខាងក្រសួងទេមកថ្ងៃទី14ម៉ោង2រសៀលឲ្យទៅជួបនៅសហព័ន្ធកីឡាឥឡូវបងអូនបាន មានតែជួលហើយលុយក៏បងប្អូនក៏ឲ្យជាងច្រើនដែរបងជួយបានបាទច្រើនប៉ុន្តែបងអូនចង់ទិញផលស្អាតបាទប៉ុន្តែអត់ទាន់គ្រប់បានតែបានចិត្ត1000 ហ្នឹងចាបានទៅយើងបានដឹកកូនដាក់កាឡាក៏បានមកវិញក៏កូននៅជាមួយយើងបាទបាទបងបាទបាទចុះជួផ្ទះហ្នឹងទឹកមួយខែមកនិយាយរួមទឹកលឿងគេដល់ថ្ងៃគេហុចដាយយើងអស់មិនគិតយ៉ាងណាហើយដល់សំខាន់ផ្ទះឥឡូវ35 35ដុល្លារបាទនៅម្ដុំណាមុខមូលតែខ្មៅមុខសាតែខ្មៅថ្មីបានផាសអេបរត់នៅតែខ្មៅនឹងម្ដងបាទរត់ទឹកយឺមពេញហើយជំនឿនៅនោះវារៀង ផ្ទះធូរថ្លៃបាទបាទនៅសហរដ្ឋអាមេរិកណាឈ្មោះ Chris និង Catherine Oak គឺបង100ដុល្លារចាហើយមួយទៀតពេជ្រនីមិត្តស្វាយស្វាយពេជ្រនីមិត្តស្វាយ40ដុល្លារផ្ញើតាមរយៈកញ្ញាវ៉ាងសេរីណូនិងប្អូនប្រុសវ៉ាងជីងចុងសូមជូនបងដល់ជ្រាលជ្រៅដែលបានឧបត្ថម្ភលុយជាថវិកាឲ្យខ្ញុំនិងកូនដែលបានចង់ទិញនៅផោះស្អាតរត់ប៉ាតផ្លូវចិត្តគ្រប់ហើយបង ចិត្តបានគ្រប់ហើយ សូមអរគុណបងច្រើនណាបងឲ្យបងសុខភាពល្អរកស៊ីទទួលមានបានឲ្យមានអសលាញ់ណាស់ច្រើនក្រុមហ៊ុនកាន់តែរីកចម្រើនខ្ញុំសូមអរគុណដល់បងប្អូនទាំងអស់បាទបងប្អូនណាចង់ជួយឧបត្ថម្ភឲ្យបងអូនសូមបងបាញ់មកលេខកូដ ABA ដែលនៅក្នុងដំណាក់នៅក្នុងទូរស័ព្ទហ្នឹងអរគុណច្រើន បងដើម្បីសំទុកទិញផលស្អាតបងបងខ្ញុំសង្ឃឹមថាបានខ្ញុំសង្ឃឹមបានជាផលស្អាតហ្នឹងអរគុណបងប្អូនទាំងអស់ដែលជួយច្រើនមែនទែនសូមអរគុណបង